បាទអាតឡងតាមួយស៊ូបន្ទុះមុនប្រិមិត្តបាទសូមអាតឡងតាមួយស៊ូបន្ទុះមុនយប់នេះប្រិមិត្តឃើញប្រិមិត្តស្រឡាញ់នឹងពេញចិត្តទៅលើស៊ូបន្ទុះច្រើនបាទប្រិមិត្តស្រឡាញ់នឹងពេញចិត្តលើស៊ូបន្ទុះច្រើនប៉ុន្តែក៏ដូចជាប្រិមិត្តដឹងហើយបើតាមជើងលេខអាតឡងតានេះគឺមិនងាយនឹងឈ្នះស៊ូបន្ទុះទេទោះបីក្នុងដីខ្លួនឯងក៏ដោយ បាទការប្រកួតនេះមានតែមួយរយៈចុងក្រោយនេះទេ ដែលអាតឡង់តានោះ គឺអាចយកឈ្នះទៅលើស៊ូបន្ទូបាន3ប្រកួតចុងក្រោយនេះ 4ប្រកួតចុងក្រោយនេះគឺស៊ូវិនទូនោះគឺមិនដែលយកឈ្នះទៅលើអាតឡង់តាម្ដងណាទេបាទពិបាកមែនតើ3ប្រកួតចុងក្រោយស៊ូវិនទូស្មើមកអាតឡង់តាស៊ូវិនទូស្មើមកអាតឡង់តាចុងក្រោយអាតឡង់តាយកឈ្នះក្នុង1ទៅនឹង0បាទយប់នេះតឹងណាស់សម្រាប់ស៊ូវិនទូយប់នេះតឹង បាទយប់នេះអត់មានជ័យទេណាប្រិមិត្តស្រឡាញ់ស៊ូវិនទូក៏ស្រឡាញ់បានប៉ុន្តែបាននេះមានអត្រាស្មើបាទប៉ុន្តែបើសិនជាមើលទៅអាតឡង់តាសឹងល្អជាងស៊ូវិនទូបាទ 5ប្រកួតចុងក្រោយអាចឡងតាមបណ្ដាចាញ់ទេឈ្នះ4ស្មើ1ការប្រកួតក្នុងដីឈ្នះទាំង5ប្រកួតបាទអាចឡងតាគេល្អជាងណាបាទហើយការប្រកួត5ប្រកួតចុងក្រោយរបស់ស៊ូវិនទូសឈ្នះ3ស្មើ1ចាញ់1ការប្រកួតក្រៅដីឈ្នះ2ស្មើ2ចាញ់1អញ្ចឹងមានន័យថា5ប្រកួតចុងក្រោយគឺអត្តឡង់តាគេល្អជាង បាទអត្តឡង់តាគេល្អជាងចុងក្រោយអត្តឡង់តាឈ្នះលើជីអូណាក្នុងលទ្ធផល4ទល់នឹង3ឈ្នះលើ Benevento ទៅទៀត បាទឈ្នះលើប៉ាម៉ាបាទឈ្នះទៅលើស្មើមួយរ៉ូម៉ាទៀតណាបាទយើងមើលការប្រកួតជាមួយនឹង AC Milan ទៅបាទបាទដូចអត់ទាន់ឃើញ បាទ AC Milan បាទផុតបាត់ហើយអត់ឃើញបាទអញ្ចឹងយើងតទៅទៀតសម្រាប់ស៊ូបន្ទូវិញ5ប្រកួតចុងក្រោយគឺមិនសូវបានល្អទេ បាទតោះមើលកីឡាករយប់នេះកីឡាកររបស់អាតឡង់តាពេញជើងប្រិមិត្តបាទកីឡាកររបស់អាតឡង់តាពេញជើងអត់មានបញ្ហាអីទេ ប៉ុន្តែកីឡាកររបស់ស៊ូបន្ទូនោះក៏មិនមានបញ្ហាដែរបាទអាឡិចសាន់ដ្រូបាឡូបាទអាឡិចសាន់ដ្រូឡាបូស៊ីវ៉ាមានបញ្ហាហើយនឹងបូណូស៊ីក៏មានបញ្ហាពីររូបនេះ បាទអឺលូបូស៊ីវ៉ាហ្នឹងគឺគាត់ទទួលបានការកំហុសចុងក្រោយពេលប៉ះជាមួយនឹង Inter Milan អញ្ចឹងទទួលការរងពិន័យចំនួន2ប្រកួតខណៈពេល Leonardo Bonucci នោះគឺមានបញ្ហារបួសយប់នេះ Ronaldo Kolosowski Morata Dybala មានឈ្មោះនៅក្នុងតំបន់ប្រយុទ្ធធម្មតា បាទបើសិនជាយើងនិយាយពីកីឡាករយើងអាចនិយាយ បានថាកីឡាកររបស់ស៊ូវិនទូគេអាចនឹងមានព្រៀបជាងហើយប៉ុន្តែយប់នេះ បាទអត្រាស្មើច្រើនបាទខ្ញុំអត់បានឲ្យពងទៅកាន់ស៊ូវិនទូទេបើយើងនិយាយអំពីក្រុមទាំងពីរនេះសួរថាក្រុមណាដែលមានអត្តភាពច្រើនជាងបើសិនជាយើងនិយាយអំពីអត្តឡង់តា គឺមិនដែលបានពៀនេះវិញទេបាទយើងនិយាយទៅបានយូរហើយអត្តឡង់តាទទួលបានពៀនេះតាំងពីឆ្នាំ1963បានតែមួយលើកទេ អ្នកដែលទទួលបានច្រើនជាងគេគឺស៊ូវិនទូសមានបាន13លើក13លើករដូវកាលមុនអ្នកដែលទទួលបានពានគឺណាប៉ូលីរដូវកាលនេះអាចនឹងជាលើកទី2របស់អាតាឡង់តាក៏ថាបានក្រុមទី2មានអត្រាស្មើច្រើនបាទក្រុមទី2មានអត្រាស្មើច្រើនប៉ុន្តែបើយើងត្រឡប់ទៅមើលការប្រកួតរបស់ក្រុមទាំង2ទាំង5ប្រកួតចុងក្រោយទាំងក្នុងជំនួបចុងក្រោយយើងអាចនិយាយបានថាអាតាឡង់តាគឺល្អជាងស៊ូវិនទូសបាទ ការប្រកួតចុងក្រោយនេះអឺអាតឡង់តាស៊ីហើយក្រុមទាំងពីរភាគច្រើនស្មើបាទអញ្ចឹងរដូវកាលនេះអាតឡង់តាគេល្អជាងណាស៊ូវិនទូខ្ញុំមើលទៅគាត់លេងហាក់បីដូចជា មានបញ្ហាច្រើនយប់នេះ ខ្ញុំឲ្យក្រុមទាំងពីរស្មើគ្នាបាទអាចនឹងស៊ូវិនទូនេះគឺមិនទទួលបាន ពាននេះទេបាទអាតឡង់តាជាអ្នកលើពានក្រុមទាំងពីរនេះស្មើគ្នាបើសិននិយាយរឿងចេកប្រិមិត្តគួរតែស្រឡាញ់អាតឡង់តា ច្រើនជាងស្រឡាញ់ស៊ូវិនទូ ហើយបើមិនជាយើងនិយាយអូនិងអ៊ុយប្រិយមិត្តគួរតែស្រឡាញ់អ៊ុយច្រើនជាងបាលនេះបិទរៀងខ្លួនទប់រៀងខ្លួនអាចនិយាយបានថាស្ថិតនៅក្នុងលទ្ធផលមួយទៅនឹងមួយបាទបើមិនចឹងទេអាតឡង់តាអាចនឹងឈ្នះបានស៊ូវិនទូឈ្នះអញខ្ញុំគិតថាអាតឡង់តាមានអត្ថភាពច្រើនជាងអាតឡង់តាអាចយកឈ្នះស៊ូវិនទូមួយទៅនឹង0បាទបាទតោះនឹងឯងស៊ូស៊ីសៀងបាទតោះបាទសុំប៉ារីមួយទៀតបាទប៉ារីមួយទៀតប៉ារីមានណៃម៉ាណាប្រិមិត្តបាទណៃម៉ាជាប់បំរាមបាទ ណៃម៉ាជាប់បំរាមហើយបានចូលលេងទេបាទជំរាបជូនទៅហើយមិនមែនណៃម៉ាគាត់ឈឺទេណាណៃម៉ាជាប់បំរាម ហើយម៉ាកូវ៉ារ៉ាទីនឹងគឺគឺឈឺជាប់បែកណាឈឺហើយនឹងគូសាវ៉ាឈឺបាទហើយក្នុងនោះផងដែរសម្រាប់ម៉ូណាកូគឺមានបញ្ហាកីឡាករ3រូបបាទបើសិនជាយើងនិយាយទៅក្រុមទាំងពីរនេះគឺសបាសបាគ្នាទេហើយបើសិនជាយើងនិយាយអ្នកដែលទទួលបានគប់ដឺហ្វ្រង់នេះច្រើនជាងគេគឺប៉ារីសទទួលបានរហូតដល់13សម័យកាលការប្រកួតលើទទួលបានចុងក្រោយគឺឆ្នាំមុន ហើយសម្រាប់ម៉ូណាកូនេះគឺទទួលបាន5លើកដែរគួរសមមកគាត់ដែរការទទួលបានចុងក្រោយបំផុតរបស់គាត់គឺនៅក្នុងរដូវកាល1991ហើយការប្រកួតឡើងនៅវគ្គផ្ដាច់ព្រាត់ចុងក្រោយនេះឆ្នាំ2010អញ្ចឹងខានរយៈពេល10ឆ្នាំណាប្រិមិត្តបាទ11ឆ្នាំហើយដែលម៉ូណាកូនេះបាទមិនទាន់ដែលបានឡើងមកកាន់វគ្គផ្ដាច់ព្រាត់ម្ដងណាទេបាទអញ្ចឹងយប់នេះគឺឃើញថាប៉ារីគេមានផលិតភាពល្អជាងប៉ុន្តែទោះជាយ៉ាងណាក៏ដោយម៉ូណាកូគេមិនមែនអន់ទេបាទ ការប្រកួតរវាងក្រុមទាំងពីរយប់នេះប៉ារីឲ្យជែកកន្លះស្និតបាទឲ្យជែកមិនឲ្យតិចមិនប្រិមិត្តបាទជែកដូចកន្លះស្និតលើមួយឯងបាទប្រិមិត្តជែកពិតប្រកបហ្មងប្រិមិត្តបាទសុំជែកពិតប្រកបប្រិមិត្តមួយប៉ារីបាទបាទស៊ូវិនទូប៊ឺនលីគ្រីស្តាល់ស៊ូវិនទូអត់ស្រួលទេខ្ញុំនិយាយមែនស៊ូវិនទូអត់ស្រួលទេបាទហ្វូយ៉ានុតក៏មិនសូវស្រួលដែរ យូរបន្ទូលពីអាចប្រឡងតាមមួយអារម្មណ៍រួងចិត្តអត់ស្រួលទេណាអ្នកណាមករៀនខ្លះដល់ការក្រោយបាទឥឡូវដូចជាមានអាចនឹងមានអាឡាបាមួយហើយបាទអាចនឹងមានអាឡាបាមួយយ៉ាងនោះម្ចាស់ក្លឹប Man City ចេញថ្លៃបានហ្នឹងហើយបាទហ្នឹងហើយគាត់ចេញថ្លៃដល់ Fan បាទ Fan បាទ Oscar COP បើសិនយើងនិយាយ Chelsea យំមិញគាត់ល្អល្អតាំងពីប្រកួត FA Cup ហ៎ប៉ុន្តែធ្វើអីមិនចេញបើនិយាយទៅបាទ Liverpool ឲ្យហើយហើយយំនេះ Liverpool ហូបបាទតែហូបតែគាត់ប្រិមិត្តសៀងទៀតហើយ បាទយប់នេះខ្ញុំឲ្យលីភូស៊ីបានតែ2-1ទេបាទតាបាបូដូចាញ់យប់ហ្នឹងទាត់នឹងបូដូចាញ់វិសុទៅអត់តិចអេបាទហេងណាលីយ៉ាតាក់តងនឹងចាញ់ហ្នឹងសួរតាចាញ់ឯងគាត់ទៅណាបាទបាទហេងណាលីយ៉ាខ្ញុំជម្រាបជូនចេះប្រិយមិត្តចេះសួរថាបើចាញ់គាត់ចាញ់អត់ប៉ុន្តែខ្ញុំចង់ជម្រាបសួរទៅប្រិយមិត្តវិញថាចេះពេលដែលចាញ់ហ្នឹងគាត់ទៅណាបញ្ហាធំបំផុត បាទពេលខ្លះយើងប្រើពាក្យថាបើចាញ់គាត់មិននៅទេទេ លុះត្រាតែមានអ្នកទទួលយកបើសិនជាអត់មានអ្នកទទួលយកឲ្យគាត់ទៅណាបាទវាបញ្ហាចំណុចហ្នឹងកីឡាករចេះយើងអាចនិយាយថាកីឡាករគាត់ចង់ចេញបាទអូកីឡាស្និតទេណាបាទកីឡាស្និតអាចនឹងយកប៉ារីបានយើងអាចនិយាយបានថាកីឡាករគាត់ចង់ចេញអើយកីឡាករគាត់ចេញចាញ់មកប្រកួតហ្នឹងអូអត់បានពៀននេះកីឡាករនេះចេញទេដូចរឿងរ៉ាវ Harry Kane ហ្នឹងខ្ញុំនិយាយជូនប្រិយមិត្តចេញទៅណារួចកុងត្រាជាប់កុងត្រាមួយគេចេញទៅណាមិនរួចទេ បាទយើងមិនអាចនិយាយថាចាញ់ហើយចាញ់ហើយអត់បានទេអត់មានតែចេះតែចាញ់ងាយងាយតែប្រេះប្រដាស់ទេបាទបាទបាទអូញៀបលីធ្លាក់ជេកបាទធ្លាក់ជេកបានន័យថាម៉ូណាកូគេវាយច្រើនអត់សូវស្រួលទេបាទម្ចាស់ក្លឹបមែនយូឌឺតែអ្នកគ្រប់តរថាបើមានលុយទិញក្លឹបយកទៅយ៉ាណុតបាទឈ្វនអូនបាទប៉ារីសមួយស្និតកន្លះបូកអេកន្លះស្និតលើមួយ បាទតែឥឡូវធ្លាក់អីដែរប្រិមិត្តបាទធ្លាក់អីបាទធ្លាក់អញ្ចឹងអត់សូវស្រួលទេបាទស្ដាប់គ្រូឥណ្ឌានិយាយរាល់ថ្ងៃដេកលក់លឿនជាងស្ដាប់ធម៌ទៀតអីស្ដាច់ស្រាឆ្នាំហើយដល់ថ្នាក់ហ្នឹងបាទសូមលឿនលឿនបាទសូមខ្ញុំបញ្ញាប់ណាប្រិមិត្តបាទអញ្ចឹងសម្រាប់អត្រឡងតាមមួយស៊ូបន្ទុះខ្ញុំឲ្យអត្រាត្រឹមទៅ2គឺមានអត្រាស្មើគ្នាច្រើនអញ្ចឹងប្រិមិត្តចង់គ្រប់គ្រងស៊ូបន្ទុះក៏បានចង់គ្រប់គ្រងអត្រឡងតាក៏បាន តែបាននេះខ្ញុំជឿជាក់ថាសម្រាប់ស៊ូបន្ទុះប្រហែលជាអត់បានពៀននេះទេនៅក្នុងរដូវកាលនេះហើយនឹងមានលទ្ធភាពច្រើនទៅលើអត្រឡងតាជាងបាទ សម្រាប់ព្រោះថាបើសិនជាយើងនិយាយសម្ពាធអាចប្រឡងតាអស់សម្ពាធហើយទោះបីជាស៊ូវិនទូឈ្នះលើកនេះក៏មិនអាចស្មើបន្ទុស្មើបន្ទុជាមួយនឹងអាចប្រឡងតាទេអញ្ចឹងអាចប្រឡងតាគេឈ្នះ head to head ហើយអញ្ចឹងមានន័យថាអាចប្រឡងតាគេអត់សម្ពាធទេស៊ូវិនទូទេដែលមានសម្ពាធកាលណាលេងចង់បានពាននេះអាចនឹងការប្រកួតចុងក្រោយរបស់គាត់លំបាកគាត់នឹងអត់បានលេង UEFA Champions League នៅដល់ការក្រោយបាទអញ្ចឹងអាចប្រឡងតាគេតលាជាងគេតលាជាងណាគេអត់សូវមានសម្ពាធទេ បាទយើងត្រឡប់មកមើលម៉ូណាកូ បើសិនជាយើងនិយាយអំពីម៉ូណាកូហើយនិងប៉ារីសកម្រណាស់ប្រិមិត្តកម្រណាស់ហើយក៏មិនដែរដែរដែលប៉ារីសឲ្យចេញប៉ុណ្ណេះបាល់យប់នេះយកប៉ារីសអត់បានទេ បាទបាល់ដំបូងខ្ញុំស្មានតែកន្លះនឹងយូរហើយបាទមិនដឹងថាវាធ្លាក់ចេចឹងតើបាទធ្លាក់ចេប៉ុណ្ណេះអត់កើតទេប្រិមិត្តបាល់នេះធ្លាក់ចេចឹងអត់កើតទេ បាទយប់នេះប៉ារីសអត់កើតទេប៉ារីសអត់កើតទេ បាទជម្រាបជូនប្រិមិត្តការប្រកួត ខាប់ប៉ារីសធ្លាប់យកឈ្នះ2ទល់នឹង1 ការប្រកួតខាប់ក៏ធ្លាប់ស្មើគ្នាដែរក្រុមទាំងពីរនេះគឺ មានអត្រាស្មើច្រើន បាទអត្រាស្មើច្រើនមែនទែនបាទនៅយប់នេះអត់មានណៃម៉ាទេតែបើអត់ណៃម៉ាតិចល្អវិញទៅព្រោះណៃម៉ាគាត់លេងតែខ្លួនគាត់អញ្ចឹងណាបាទអឺក្រុមទាំងពីរនេះភាគច្រើនអូបើប្រិយមិត្តស្រឡាញ់ស្រឡាញ់អូទៅតែខ្ញុំខ្លាចតែបានមួយទល់នឹងមួយទេ បាទខ្លាចតែមួយទល់នឹងមួយទេបាទនេះមានអត្រាមួយទល់នឹងមួយច្រើនបាទជំរាបជូនប្រិយមិត្ត ការប្រកួតចុងក្រោយគឺម៉ូណាកូស៊ីប៉ារីសរួចហើយក្នុងលទ្ធផល2ទល់នឹង0នឹងការប្រកួតចុងក្រោយបំផុតរបស់គាត់ណាបាទពីប្រកួតចុងក្រោយនេះប៉ារីសមិនដែលឈ្នះម៉ូណាកូទេទឹកដីម៉ូណាកូម៉ូណាកូស៊ី3-2ទឹកដីប៉ារីសម៉ូណាកូស៊ីទៀត2-0អញ្ចឹងយប់នេះម៉ូណាកូនឹងមានអត្ថភាពនៅក្នុងការស្មើច្រើន បាទស្មើច្រើនប្រិមិត្តដែលឆ្លាញ់ប៉ារីយប់នេះតឹងចិត្តតិចណាបាទតឹងចិត្តតិចហើយ បាទធ្លាក់ជ័យប៉ុណ្ណេះហើយអត់សូវស្រួលទេ បាទធ្លាក់ជ័យប៉ុណ្ណេះអត់ស្រួលទេបាទ តាំងពីមួយស្និតអីកន្លះស្និតលើមួយធ្លាក់មកទៅត្រឹមកន្លះស្និតបាទអញ្ចឹងមានន័យថាតឹងហើយបាទតឹងហើយបាទធ្លាក់ច្រើនណាស់ធ្លាក់ច្រើនណាស់